បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលចូលទស្សនាបាទវីដេអូនៅក្នុង channel បាទវត្តស្រុកខ្មែរជាទីមេត្រីថ្ងៃនេះគឺខ្ញុំមកផ្ដិតយកទស្សនភាពនៅវត្តសវណ្ណគុគារាមរហាទឹកឃុំរហាទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបាទគឺព្រះសង្ឃកំពុងតែ បាទធ្វើការសំណង់គេធ្វើការសំណង់គឺលោកធ្វើការដើម្បីនេះដាក់ព្រះ ព្រះទ្រង់បិណ្ឌបាតជួរហ្នឹងក៏ហូតដល់ទៅកន្លែងដើមពោធិ៍ទីព្រឹកមកនៅនឹងខ្ញុំមកដាក់ចាប់យកទស្សនភាពបាននៅក្នុងវត្តហ្នឹងក៏ដើម្បីពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសបានទស្សនាទស្សនភាពនៅវត្តស្វាមកុគារាមរហ័សទឹកនេះពេលបច្ចុប្បន្ននេះឥឡូវនេះមកមើលទស្សនភាពបានស្រុងនេះមកមើលនេនសិនបាទលោកនេនធ្វើការឥឡូវទៅមើលមុខបាទលោកធំធំធ្វើការម្ដងហើយគឺព្រះវិខុអឺខោភិរម គ្រូសូត្រស្ដាមគាត់ឆ្វេងអូសូត្រឆ្វេងចាស់ឡាយគាត់ធ្វើការអីធ្វើអូវាអស់ស៊ីម៉ងអូអស់ស៊ីម៉ងអូនេះពងនេះខាងនេះស៊ីម៉ងអត់ទៅមើលជាងទៀតថតជាងនេះមិនបានកាត់លុយ នេះជាងភ្លើងផងជាងសំណង់ផងជាងឈើគ្រប់មុខបាទទាំងបាសអីលោកទាំងអស់ចាស់លោកផងហើយតិចអរហើយថយយូរតិចក៏យើងធ្វើការមើលម៉ាត់ មកឡាទៅមើលមុខជាងមួយទៀតសិនអូជាង3 4ជាប់គ្នាជាងច្រើនបួសបួសយកបួសចេះសັບគ្រប់តែម្ដងចេះទាំងធေါ်ចេះទាំងអសចេះទាំងធ្វើការសំណង់ចេះអស់ làm sợ làm ដល់តាមណាទៅមើលជាងខាងមុខទៀតតោះមកចោលស្មងស្ដាយយ៉ាដល់ជាងមួយទៀតហើយស្ភាសជាងឡើយមកហោះចូលកាមេរ៉ាចូល YouTube ផងតែកាមេរ៉ា ដាលទៀត